យកដាក់ហាសាច់គោយើងដើម្បីវាស្ងួតដីអ្នកទាំងអស់គ្នា ថ្ងៃនេះអត់មានបានធ្វើអីច្រើនទេគ្រាន់ចង់មកប្រាប់ថាយើងសាច់គោបើសិនជាយើងចង់ឲ្យវាស្ងួតល្អអញ្ចឹងសម្រាប់ងាយដាក់តាមខ្លួនអញ្ចឹងយើងយកវាមកឆ្អើលើភ្លើងតិចតិចទៅដើម្បីឲ្យវាស្ងួតល្អយើងចង់យកទៅអាំងយកទៅអីក៏បានដែរឥឡូវយើងមើលភ្លើងវាកុំឲ្យភ្លើងខ្លាំងពេកវាមកល្មមល្មមទៅដើម្បីវាសាច់គោយើងនឹងវាស្ងួតវាមិនមែនវាឆ្អិនទេណាគ្រាន់តែឲ្យវាស្ងួតកុំឲ្យវានៅសើមអញ្ចឹងវាធំអញ្ចឹងទៅយើងដាក់តាមខ្លួនបើសិនសាច់គោវានៅស្រស់ មិញខ្ញុំអាស៊ីក្រក់ឥឡូវស៊ីក្រក់យើងឆ្អិននេះនឹងឈ្ងុយអញតែកូនយើងស្គួតទេ យើងសាបានណាគោអូយស្ងួតទេ